vẽ lưng bài liền vẽ nhiều bà bà yên là cái bác kia thì đẩy បាក់លោកគ្រូបាក់នៅបាក់ឯដឹងពលឹងគាត់ប្របាក់ឯដឹងដែរដឹងតែគាត់ប្របាក់ហើយវាវល់វល់ឲ្យឡោះឡាយកូនទូចរបស់វានេះឲ្យវាកាត់ចិត្តពីកូនវាទៅតែចឹងវាវល់វល់វា ទាន់មានឱកាសនិយាយមួយកូនមួយប្តីឯងហ៎មកគាត់ហៅហៅណាគេហៅមកហៅចំឈ្មោះមកនោះដាក់អុកថនមកមុខចេះទីមកអើអីឲ្យធូបពីដៃគាត់មកខ្ញុំដើម្បីគាត់ចង់អោបកូនគាត់ជាលើកចុងក្រោយ កុំឲ្យជាតិក្រោយកុំឲ្យជាតិក្រោយគ្នាទៅចង់ប្រាំអីកូនឯងម៉ូនប្រាំអត់តន់ចូលមីងថ្ងៃបកើតនេះនិយាយមកងុំម៉ែប្រែថាខំរៀនអូន កុំឲ្យយកប្រពន្ធអូគាត់ថាចាំប្រពន្ធអឺចាំកូនធំចាំយកប្រពន្ធណាអូនណោះកូនគ្នាទូចទូចណាលោកអើយគ្នាស្លាប់ដោយសារជំងឺ នោះបងប្រុសគាត់ចង់សុំបងឯងថាចេះសុំថាបើបងឯងយកពុនអីយកទៅតែចាំកូនឲ្យធំសិនអានេះគ្នា ខ្លាចកូន គ្នាបាណ៎អូននិយាយណ៎កូនអូលោកឲ្យលោកនឹកនេះ មែនទេគាត់ទៅរកកូនគាត់ព្រលឹងគាត់ទៅរកកូនទូចនេះ ខ្លាចគេធ្វើបាបកូនគាត់ទៅឲ្យគ្នាកាត់ចិត្តទៅឲ្យគ្នាកាត់ទៅនោះម៉ែអង្អែលកូន មាត់គាត់ណាគាត់ស្លាប់ចោលកូនគាត់ងបងប្រុសក៏សុំបងឯងកំទាន់យកប្រពន្ធចាំឲ្យកូនធំសិន ទៅសន្យាមួយគាត់ទៅព្រោះគាត់បារម្ភពីកូនមើលអណត់នេះលោកអើយ តែធ្វើម៉េចប៉ុនយើង វាមិនបានតែប៉ុណ្ណឹងឲ្យកាត់ចិត្តទៅក៏ភពថ្មីទៅកំវល់វល់មួយកូន មួយប្តីពេកអីអញយកគាត់ទៅក្រៅក្មេងកុំឲ្យញញៃ អត់មានកៅអៅទៀតអឺគេអើមកយកឲ្យពោះអាខាងណាពោះអា ដោយសារគាត់ទៅរកកូននឹងប្រលឹងនឹងទៅរកកូនទួយនឹងបានយំនឹងរៀបថាឲ្យគាត់កាត់ចិត្តអឺអានឹងជាបណ្ដាំរបស់គាត់ហើយមិនយល់អាយល់អាទេទៀត មកនឹងកម្ពីរបស់គ្នានេះអាណិតគាត់ណាគាត់ស្លាប់គាត់ស្លាប់ដោយជំងឺគាត់ឈឺធ្ងន់ខ្លាំងគាត់ពិបាកណាស់អត់ទេគាត់ឲ្យយកប្រពន្ធតែគាត់ឲ្យកូនឲ្យធំតិចសិន ហ្នឹងហើយគាត់ខ្លាចយកប្រពន្ធទៅធ្វើបាបកូនគាត់ហ្នឹងហើយបងគាត់គិតចឹងខ្មោចចុះព្រលឹងនៅហ្នឹងចាំហៅគាត់ទៅអត់អីទេយើងហៅគាត់តែយើងហៅអត់ចំយើងអត់ចេះធ្វើពិធីហៅគាត់ដល់អញ្ចឹងគាត់នៅហ្នឹងនៅកន្លែងស្លាប់ហ្នឹងអញ្ចឹងអត់អីទេចង់និយាយថា ទៅមិននិយាយមួយគាត់ឲ្យគាត់កុំមកលោះឡាយអីអត់អីទេចាំអ្នកគ្រូជួយហៅពីពេទ្យនឹងមកណែខ្ញុំចូលអោបអីអីចូលអោបអីមកទៀតតែមានសែននៅគេអត់មិនសួរអត់នេះនៅពេទ្យបែអត់សែននៅគេអត់សុំហៅព្រលឹងមកឯងមើលទៅហ៎អឺចប់តែចង់និយាយថ្ងៃហៅព្រលឹងនេះ អត់មានទេនេះអត់មានសែនទេនេះហ៎ឃើញអត់ដល់ពេលគ្នាងាប់នៅពេទ្យយើងអត់អុជធូបសែនគេសុំដល់អ្នកថែសារនៅពេទ្យឲ្យគេបើកផ្លូវព្រលឹងកូនយើងមកគ្នាមិនបានមកព្រលឹងគ្នាងាប់ណានៅនឹង ឥឡូវបងស្រីចង់ផ្ដាំអីទៅប្តីបង ណាតន់បង ចូលរូបកាយអ៊ីបោះបង បកើតឥឡូវបងនិយាយមកចង់ផ្ដាំអីចិន្តាអឺឃើញអត់ក៏ខ្លាចតែយកប្រពន្ធណា ចាំកូនធំទៅចាំកូនធំតិចចាំយកគ្រួសារទៅបើឥឡូវប្រពន្ធក៏អត់ទាន់ឲ្យយកទេគេខ្លាចថាធ្វើបាបកូនគាត់ចិត្តប្រពន្ធនោះមនុស្សស្រីយ៉ាងហ្នឹងទួងាប់ក៏នៅស្រឡាញ់កូនដែរមើលដែរមើលចាអូនរួមហូបហ្នឹងទៅមើលមើលឲ្យកូនជួយឲ្យបានស្ងប់ស្ងាត់ទៅអាចបានដេកលុកណាបានបានដេកសុំហ្នឹងឲ្យឲ្យម៉ែមើលកូនខ្ញុំដាក់ឲ្យខ្ញុំតែមើលមកមិនបានមើល ថាអត់មានទេគាត់ថាអត់មានអ្នកធ្វើបាបគាត់ទេខាងក្នុងគាត់ស្លាប់ដោយសារជំងឺពេទ្យគាត់ឈឺធ្ងន់គាត់ឈឺធ្ងន់ណាគាត់ដូចជាការគាត់ស្លាប់ហ្នឹងគាត់ស្លាប់ដោយសារជំងឺ មហារីកមហារីកណាតែចឹងគាត់ស្លាប់ដោយវេទនាដែរអាណត្តិគាត់ ចឹងយើសំខាន់ឲ្យចាំនៅគ្រូប្រាប់ឲ្យយត់អីទេព្រោះយើងទៅសួរគ្នាខ្មោចគ្នាមិនដឹងបើ គ្នាដឹងគ្នាជួយខ្លួនឯងកើតតាដោយសារគ្នាវាត្រូវការបន់ត្រូវការកសលត្រូវការការទឹះហើយគឺការគ្នាស្លាប់ព្រលឹងនៅពេទ្យអត់ព្រមសែនអុចសុំគេត្រឹមត្រូវអត់ហើយដល់ចឹងគ្នានៅនឹង អត់ឲ្យដេកលួងចង្កាគ្នាទៅរយអីហ្នឹងចង់ប្រាប់ហ៎អូណាត់គាត់ណាលោកអើយ ហ្នឹងហើយគាត់ឈាមសស៊ីឈាមក្រហមណាត់គាត់ក៏ស្លាប់ចោលកូនគាត់អាប្រុសនេះហើយនឹងកូនគាត់មួយទៀតទូចតែចេះកុំឲ្យគាត់គិតរឿងនឹងទៀត ហោសកម្មឲ្យគាត់ទៅទៅចាំឯងទឹកអោយខ្ញុំមានទឹកអោយ អូទៅទៅអាណិតគ្នាណាអាអូនណែស្ដាប់អ្នកគ្រូអូនណែទៅកូនឯងធ្វើតាមគាត់ទៅដូចថាកូនកូនឯងធំធំតិចទៅចាំកូនឯងយកគ្រួសារណិតគ្នាទៅឲ្យគ្នាទៅបានសុខអើកូនអត់ទេអូនឯងយកឲ្យយកតែកូនឲ្យធំតិចទៅតាមគាត់សុំទៅណិតគ្នាគ្នាក៏មិនចង់ស្លាប់ចោលអូនឯងដែរតែធ្វើម៉េចគ្នាវាអត់បននិស័យមួយអូនឯងជាប្តីពុនទៀត បានតែត្រឹមនឹងចណ្ដាអើយចណ្ដាចណ្ដាកាត់ចិត្តណាចណ្ដាណាពលឹងនឹងវល់វល់ណាស់ទៅមើលកូន ទៅមកទៅមកទៅមកឯងដឹងតែទាំងគេយើងដល់កូននៅទូអញ្ចឹងអាណាទៅកាត់ចិត្តបាន giá vậy mày o lối o cặt thui câu này mạnh lắm trời ơi nó mạnh mạnh cái tui kia nó cho mai tinh niệm cái ao đường hoan mạnh mai tinh so thường tinh bỏ tình ấy chứ tiện tình ăn hoan bỏ không chung hai ai thế này phải ờ. đảo hoa con gì Thank you. ខាងនេះស៊ីអត់ហ្នឹងមកម៉ានមកម៉ានមើលស៊ីនេះទៅទីវ៉ឲ្យកាញ់ទីវ៉ឡត់ឲ្យរយលើនេះឯនិចហ៎ចង់ទៅវិញទៅទៅវិញទីវ៉ឲ្យថ្មីអោថ្ងៃពើថ្ងៃលិចគ្នាបាក់ខ្លាំងគ្នាបាក់ដកដង្ហើមទៀតដល់ពេលមុនចិត្តដាច់ខ្យល់ស្លាប់ហ្នឹងគ្នាបាក់ដកដង្ហើម គ្នាក៏ដឹងខ្លួនគ្នាថាគ្នាអត់រស់ដែរហ្នឹងបាទមើលអណាមនេះបាច់អត់អីមិនមិនមកមើលកូននេះទេឡើយទៅចាំម៉ែស៊ីសល់អស់ហ្នឹងអាចឹងមានអំពីការបានអាចឹងកូនឬអត់អីម៉ែគិតមើលអត់ម៉ែឬអត់ទៅអត់ជុំណាតូចទេគេចេះមើលហើយណាអើអីទៅណាហើយ I'm glad ងើបពីណាមកខ្លះនៅមើលមើលនោះក៏ថាជួយមើលកូនគាត់ផងនិយាយឃើញឯព្រលឹងនេះវល់វល់មួយកូនខ្លាំងណាស់

ឲ្យចេះទៅបិទទ្វារទៀតស្អីស្អាតមកណែយកកូននឹងគ្នាអោបមកមកផ្លែទៀតតើគ្នាអស់ចិត្តទៅទៅទៅទៅយកកូននឹងមកអាណិតគាត់ទៅកុំឲ្យគ្នាវល់វល់ពេកទៅណោះកូនទួយបងឯងហ៎បងបងឯង កំវិលវល់ទៀតអីណកូនពេក ឥឡូវចង់និយាយទៅប្តីអូនឯងទៀតទៅនិយាយឲ្យតាន់បានជួបមុខគ្នានោះចង់និយាយទៀតនិយាយលឺលឺផឹងនិយាយលឺលឺឲ្យគាត់ស្ដាប់បាន ចូលចេញចូលទៅមកគួយមកកន្លែងឲ្យវាទៅមកទៅមកដូចក្មេងអញ្ចឹងឲ្យគ្នាកាត់ចិត្តទៅព្រលឹងហ្នឹងដឹងចុងក្រោយដែលគាត់នៅវិលវល់ហ្នឹងគឺដោយសារកូនទឹកចិត្តជាម្ដាយដឹងទេ អានឹងគ្នាវាកម្មរបស់គ្នាដូចថាមនុស្សដែលប្រវាក់ប្របានេះសោះកម្មពីគួបសំដែរណា អូគាត់ចង់ចេញគាត់អស់កម្លាំងគាត់ទៅហើយហោះទាញគាត់សរុបជើងគាត់ចេញហើយអានេះព្រលឹងគ្នាខ្សោយពេកព្រោះគ្មានអីចូលក្នុងពោះអាពេលចិត្តស្លាប់នោះអឺហៅបងស្រីបងស្រីបងស្រីហៅកុំវត្តចាំមិនសួរគាត់បងបងអាយកបងឯងថៃបកាច់បកិនយំនឹងថៃហ៎ គេក៏អត់ដឹងខ្លួនទេនេះកូនយាយចូលស៊ុបមិនហ្នឹងក្មួយយាយចូលយាយហ្នឹងក្មួយនេះចូលជុំចាអូចាដឹងអីចឹងឃើញអត់ចូលគាត់ពិតប្រកាសទៅឥឡូវកូនឯងជឿអត់មកឥឡូវណាគ្រូសួរជឿអត់អីកូនយាយចូលក្មួយពិតប្រកាសអត់ជឿកូនខ្ញុំស៊ីបបោគ្នាបោមានអីចូលបានពីមកស្លាប់ទៅហ្នឹងណាគ្រូឥឡូវជឿអត់ជឿថាចូលក្មួយចូលអត់ចូលអ៊ីវីអត់ អឺចូលមីហ្នឹងក្មួយចូលយាយហ្នឹងក្មួយចូលមីងនេះក្មួយដែលគ្នាស្លាប់ដោយសារអីគេឈាមឈាមសស៊ីឈាម ក្រហមហ្នឹងហើយហើយចឹងណាគ្រូអរគុណណាជូនបុណ្យទាំងអស់គ្នាសូមឲ្យកូនបានសេចក្តីសុខក្តីចម្រើនសូមឲ្យទៅដល់ទីចិត្តទីឆ្ងាយសូមឲ្យញាតិមិត្តអាណិតស្រឡាញ់ចូលចិត្តបើមានគ្រោះសូមឲ្យគ្រោះរលាយបើមានសត្រូវសូមឲ្យសត្រូវវិនាសសូមឲ្យជួបតែសេចក្តីសុខក្តីចម្រើនប្រាថ្នានៅពរណាសម្បត្តិណាមួយសូមឲ្យពួកកូនបានសុខ ចម្រើនទាំងអស់គ្នាណាកូនណាសាធុសាធុអរគុណហើយអីថ្វាយថ្វាយអង្គមកលែងព្រះអង្គទៅទៅថ្វាយអង្គមលែងព្រះអង្គសូមឲ្យជួយថែសារកូនចៅសុខសប្បាយឃើញឲ្យចូលចូលមីងវាបកើតឃើញមីងនេះអត់ដឹងទៀតហ្នឹងហើយអីថ្វាយអង្គម